ទេម៉េតែតាំងទូរស័ព្ទថ្មពេញរហូតដល់ចិត្តអស់ថ្មអីអគ្រាសុំតូនណាចេតាព្រោះអីពេលដែលគ្នាទេទៅអាចដែរលើកសោះចេតាឯងចាំជួយសងមកយើងខ្លះបានទេយើងសុំបងណាព្រោះឥឡូវម៉ាក់យើងកំពុងតែឈឺនៅប៉ែតអស់លុយច្រើនណាស់ហើយយើងក៏យកឡានទៅលក់ដើម្បីបង់ប៉ែតរួចអស់ដែរឯងជួយដោះស្រាយគ្នាតិចមកណាគេអ្នកជាពាក់ គេមិនថោកមានលុយយកមកຕົកឲ្យឯងខទៀបព្រឹកទៀបល្ងាចទេបើខ្ញុំមានណាខ្ញុំសងឯងបើណាឯងខំមកនិយាយច្រំដែរច្រំដែរឯង វាបាត់សភាពទៅជាអញ្ចឹងយើងអស់ពីខ្លួនហើយនេនជួយយើងផងណាយើងអត់ដឹងថាត្រូវទៅពឹងពាក់ណាគេទៀតទេនេនជួយយើងផងណាថៃឡើងសិនមកហើយចាំនិយាយគ្នាតាមសម្រួលទៅអត់ទេអញប្រាប់សិនមកថាអញជួយយើងបើអញជួយយើងឥឡូវយើងអត់ភ្លេចគុណអញមួយជីវិតណាណានេតណាថៃកោតឡើងសិនមកយើងឃើញមិត្តភក្តិមានទុកហើយយើងត្រូវជួយអញសន្យាឯណាថាអញជួយយើងណាសន្យាឯណាហើយ ហេឯងទៅកើតអីហ្នឹងបានមកដល់ថ្នាក់នេះគឺគឺគ្នាត្រូវការលុយជាបន្ទាន់យកទៅមើលម៉ាក់ម៉ាក់គ្នាគាត់ឈឺមហារាជឥឡូវកំពុងដេញសម្រាប់ព្យាបាលនៅប៉ែតគ្នាប្រមោអស់លេងហើយដើម្បីមើលគាត់ឥឡូវគ្នាអត់មានសល់អីទៀតទេងាកទៅឆ្វេងក៏គេថាអត់ងាកទៅស្ដាំក៏អត់បងប្អូនក៏អត់ជួយទៀតគ្នាតัวតែម៉េចហើយបានមកឯងណាដូចឯងដឹងហើយនៅតែបើមានអ្នកឈឺម្នាក់ កុំឲ្យលក់អស់លេងហើយដើម្បីមើលគាត់តែឥឡូវវាអត់មានអីឲ្យលក់ទៀតទេគ្នាយល់ហើយហើយសំខាន់អ្នកដែលឈឺនឹងគឺម៉ាក់បងឯងទៀតលើលោកនឹងមានកូនណាបដ ாய் ម៉ាក់ដេកឈឺនៅកន្ទេលហើយអត់មើលហ៎នេះគ្នាសុំខ្ចីលុយឯងឆ្លាស់យកទៅដោះតសិនមកណាចាំបែកគ្នាមានពេលណាគ្នាសងឯងវិញណាណាជួយគ្នាផងណានិតណាប្រចាំបកអីទេ គ្រាន់តែឯងនិយាយមុនហ្នឹងគ្នាក៏ចង់យកលុយមកឲ្យឯងហើយគ្នាឃើញមិត្តភ័ក្ដិមានតុកគ្នាមិនអាចបើកភ្នែកឲ្យធ្វើមិនដឹងទេឥឡូវឯងចង់ចៃមែនគ្នាគិតថាចង់ខ្ចីឯង1000ដុល្លារសិនអឺអត់ទេទេគ្នាសុំខ្ចីឯង2000ដុល្លារវិញបានទុកឈ្នះណាបើមិនចឹងទេវេទនារត់មកសុំឯងម្ដងទៀតហើយណានិតណាណាជួយយើងផងណា អត់អីទេគ្នាឲ្យឯងខ្ចីបានព្រោះអីឥឡូវគ្នាក៏អត់មានត្រូវការផលុយអីច្រើនដែរតែបើសិនជាថ្ងៃណាមួយគ្នាចាំបាច់វិញឯងក៏ត្រូវសេរីឲ្យគ្នាវិញដែរណាព្រោះឯងទាំងស្រាប់ហើយថានៅផ្ទះរបស់យើងក៏មានមនុស្សចាស់ដែរចាំបីគ្នាមានគ្នាសងឯងវិញណាឯងដឹងស្រាប់ហើយគ្នាមិនដែលចេះខ្ចីលុយគេរហូតដល់ទុំទេអញ្ចឹងឯងចាំដល់នឹងសិនណាចាំគ្នាទៅយកលុយមកឲ្យយើងចាំដល់ហ្នឹងណា ឆាប់ជាអរគុណណាស់ណេតយើងអត់ភ្លេចខ្លួនឯងទេតែលុយច្រើនចឹងអញអត់ចង់ធ្វើសបុតស្នាមទេហ៎សបុតស្នាមអីអញយកទៅមើលមានឆាប់ជាទៅអ្នកដែលគេធ្វើសបុតស្នាមអស់ហ្នឹងណាគឺគេអត់ទុកចិត្តគ្នាប៉ុន្តែគ្នាគ្នាទុកចិត្តឯងគ្នាអរគុណម្ដងទៀតណាដែលទុកចិត្តគ្នាអត់ភ្លេចគាត់ឯងលើកហ្នឹងទេតែឥឡូវគ្នាទៅណាប្រញាប់យកលុយទៅបង់ថ្លៃពេទ្យឲ្យម៉ាក់ គុណម្ដងទៀតណា ពេញខ្លួនហើយមានស្រាមចាប់ខ្យល់ទៀតបងជួយគ្នាផងទៅណាសេតាសេតាកើតអីណាខ្ញុំខ្ញុំខ្ញុំសេតាសេតាហើយចុះក្នុងខ្លួនឯងវាចេះតែយ៉ាងម៉េចបានជាឯងចេះតែដើរត្រិតត្រិតត្រិតត្រិតរដួលពេញផ្លូវអញ្ចឹងហ៎ចេតាខ្ញុំអត់មានកម្លាំងបងអត់បានហូបអីមួយថ្ងៃហើយហូបពិបាកចិត្តពេកមកអត់លើកឡើងសិនមកក្រោកឡើងសិនមកណា ហើយយតាឯងមានរឿងអីគេមកដល់ថ្នាក់ញ៉ាំបាយខ្ញុំម៉ាក់ខ្ញុំឈឺបងគាត់កំពុងសង្គ្រោះបន្ទាន់ខ្ញុំមានលុយមើលគាត់ទេខ្ញុំមករបងទាំងពីរចង់សុំខ្ចីលុយបង5000ដុល្លារសិនបានអូនបងឡាជួយខ្ញុំផងណាបងខ្ញុំមិនដឹងទៅណាគេមែនម៉ាក់ខ្ញុំគាត់ឈឺធ្ងន់ខ្លាំងណាខ្ញុំមកនឹងកាត់គេកាត់ខ្មៅអស់ហើយ ខ្ញុំមិនចង់ឃើញម៉ែខ្ញុំស្លាប់ទេជួយខ្ញុំផងណាបងលាក់ណាចេតាចេតាចេតាបងអាចឲ្យឯងខ្ចីបាន តែឯងត្រូវធ្វើកិច្ចសន្យាជាមួយបងឲ្យច្បាស់លាស់ណា បានបងទុកចិត្តបានបងបានធ្វើអីក៏បានដែរបងឲ្យតែបានលុយយកទៅព្យាបាលម៉ាក់ណាបងណាតោះតោះអញ្ចឹងជួយចេតាចូលក្នុងសិននឹងបានឲ្យលុយចេតាមើលម៉ាក់ហ្នឹងហើយតាទៅក្នុងសិនទៅ រួចអីបងបងមានអីឲ្យខ្ញុំពេញទៀតអត់អត់ទេប៉ណ្ណឹងច្បាស់លាស់ហើយព្រោះជីតាក៏បានអានកិច្ចសន្យានោះដូចគ្នាខ្ញុំអានហើយឯងបងម៉ាក់ឈឺមួយទាំងមូលឲ្យខ្ញុំធ្វើអីក៏បានដែរឲ្យតែបានលុយយកទៅព្យាបាលគាត់នេះគឺជាលុយ5000ដុល្លារតាមអ្វីដែលឯងត្រូវការហើយកុំភ្លេចសងខ្ញុំតាមកិច្ចសន្យាវិញផង បងកុំភ័យ ខ្ញុំមិនមនុស្សក្លេចក្លោចទេជាតាបានធូរហ្នឹងហើយតែមិញតែមិនដួលសោះហ្នឹងមែនហើយមើលទៅដូចជាអសមអ្នកឈឺសោះខ្ញុំឈឺមែនតាបងឥឡូវក៏នៅរៀងវិលមុខតិចតិចដែរប៉ុន្តែខ្ញុំអពេកពេលបានលុយយកទៅព្យាបាលម៉ាក់អស់ដូចបងដឹងស្រាប់ហើយយើងជាកូនទោះហត់ទោះពិបាកមិនក៏ដោយក៏យើងស៊ូដើម្បីម្ដាយដែរ ឥឡូវខ្ញុំទៅវិញណាបងខ្ញុំរៀងធូរដែរអីណាមួយប្រញាប់យកលុយទៅបង់ថ្លៃពេទ្យផងចាអូនទៅចាសុខសប្បាយជូនពរឲ្យអ៊ំស្រីឆាប់ជាណាអរគុណច្រើនបងជំរាបលាបងជំរាបលា បានឡានណាយកមកជិះហ្នឹងហ៎នេះបបប៉ះខូចខាតរបស់គេទៅអាចបានអ៊ីសងគេអាកូនមែនឡានគេឯម៉ាក់ម៉ែកុំមើលងាយកូនពេកអាហ្នឹងឡានកូននេះសៅឡាននេះកុំបានយកឡានគេមកជិះទេហើយឯងបានលុយពីណាយកមកទិញនេះឯងកុំប្រាប់ថាអេម៉ាក់កូនមិនបានធ្វើអីផ្ដេសផ្ដាស់ទេគ្រាន់តែយកលុយសន្សំខ្លះហ្នឹងណា ហើយក៏អត់មានលុយដុំយកទៅឲ្យគេឯងឲ្យគេខ្លះបង់មនុស្សខ្លះលុយសំឯងបានលុយពីណាមកសំបើឯងបើប្រាក់ខែមកម្ដងម្ដងអស់អស់អានេះនឹងក៏មិនចេះអស់ផ្លូវតលទេអូយម៉ែឯងកុំសួរនាំច្រើនពេកមើលចាំតែជីឡានដើរអួតគេមួយកូននៅបានឯងមកមេចុះឡើងក្តៅនៅ ក្នុងឡានមិនសិនតិចតិចឡើងស្រួល មិននិយាយមួយម៉ែឯងឡើងក្តៅចូលក្នុងផ្ទះវិញ យមែនជិះតែមានលុយទិញឡានចៃដន្យម៉េះមនុស្សកំពុងតែគិតមុខគ្នាផង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 មិនខាច់លុយដែលគេជំពាក់នោះវាបានជំនួសខ្លាំងនៅនឹងបានលុយនឹងឯងយកទៅបង់លៃពេទ្យណាកូនអត់អីទេណាម៉ាក់ម៉ាក់កុំបារម្ភអីព្រោះអីកូនបានយកឡាននឹងយកទៅលក់បង់ថ្លៃពេទ្យរួចរាល់អស់ហើយឲ្យតាម៉ាក់ជាកូនសុខចិត្តយករបស់ឆប់ខ្លួនដល់តសិនក៏បានដែរម៉ែហើយបើចាំលុយដែលគេសងយកមើលម៉ាក់ប្រហែលជាងាយទេ តែកូននឹងព្យាយាមទាបពីគេបានខ្លះមែនណាបើកូនលក់ឡានបាត់តើកូនបានអីទីធ្វើការកូនទៅទិញម៉ូតូមកជិះហើយម៉ាក់មិនបាច់ទៅខ្វល់រឿងអស់ហ្នឹងទេម៉ាក់ធ្វើមិនមើលថែខ្លួនឯងខំញ៉ាំឲ្យឆាប់ជាបានហើយរឿងលុយរឿងកាក់ឲ្យកូនជាអ្នកចាប់ចែងម្នាក់ឯងបានហើយ ឬមិត្តភ័ក្តិគេលេងមួយនេះណាកូនមិនងាយទេទាចុះទាឡើងអាចឆ្លោះគ្នាចឹងហើយទើបម៉ាក់មិនអាយពួកម៉ាក់គេលេងនឹងណាកូនម៉ាក់កូនសុំតែខាងតិចណាតែចុះតែឆាប់មកវិញណាកូន មកទៀតហ៎ធុញហ៎តេនោះតេដឹងតេផ្ដាំងាប់មិនហ្នឹងតេក៏តេម៉េះតេតាំងទូរស័ព្ទថ្មពេញរហូតដល់ចិត្តអស់ថ្មហើយអគ្រាសុំតូនណាចេតាព្រោះអីពេលតែគ្នាតេទៅអាចដើរលើកសោះ គឺសុំបងណាព្រោះឥឡូវម៉ាក់យើងកំពុងតែឈឺនៅប៉ែតអស់លុយច្រើនណាស់ហើយយើងក៏យកឡានទៅលក់ដើម្បីបង់ប៉ែតរួចអស់ដែរឯងជួយដោះស្រាយគ្នាតិចមកណាគេអ្នកជាពាក់គេមិនថោកមានលុយយកមកຕົកឲ្យឯងខលទៀតព្រឹកទៀតល្ងាចទេបើខ្ញុំមានណាខ្ញុំសងឯងបើណែឯងខំមកនិយាយច្រំដែរច្រំដែរឯងធុនមែន ម៉េចអូនឲ្យបងចេញឡានតែឥឡូវហ្នឹងមែនកុំតាន់អាខ្ញុំតេទៅវាសិនបងឃើញអូនទេរហូតផ្សិលមិញក៏ទេថ្ងៃហ្នឹងក៏ទេតែគ្មានអ្នកលើកសោះឲ្យវាកិច្ចចោះបើកិច្ចកិច្ចឲ្យផុត ហើយបើកិច្ចមិនផុតទេប្រយ័ត្នមានកម្មជាមួយលុយយើងអាពេលមកខ្ចីធ្វើឯងវល់លុនតួដល់ពេលយើងទៅទាវិញដូចអូស័យជ្រះចុងហ្នឹងមិនវាគិតថាយកលុយគេទៅឲ្យដេកចាយសុកស្រួលមែនជាមួយអ្នកណាមិនដឹងទេតែកុំលេងចរិត200ជាមួយយើងឲ្យសោះនឹងឯងប្រកាសជាងាប់ សង្ស័យតែវាផត់បាត់ហើយព្រោះចុចរាប់រយដងហ្នឹងវាមិនព្រមប្រកាច់លើគេតែយើងជួបគឺមិនຕົកមុខឲ្យនឹងឯងទេស្គាល់យើងតិចពេកហើយបងឃើញចរិតល្អត្រឹមត្រូវមិនឲ្យខ្ចីលុយតែបើដឹងចឹងបងឲ្យខ្ចីទេនិយាយមែនលុយជាមួយនឹងមនុស្សវាមិនទៀងទេបើអញ្ចឹងមិនមែនមានអ្នករត់ចោលស្រុកដោយសារតែបំណុលគេទេ នាងឯងគិតថានាងឯងរត់រួចផុតពីកណ្ដាប់ដៃយើងហ៎យើងនឹងផុស Facebook ឲ្យនាងឯងខ្មាស់គេហើយឲ្យនាងឯងភ្លឺភ្នែកថាលេងខុសមនុស្សហើយណាបាច់ផយអូនទៅដល់ផ្ទះហ្មងហើយមែនហើយទៅដល់ផ្ទះក៏ល្អដែរផុសតាម Facebook នាំតែខ្មាស់គេដល់ទាំងយើងដែរជាម្ចាស់លុយសោះ តែវេទនាធ្វើមើលតែអ្នកទៅតាមខ្ចីអង្វរសុំលុយគេហើយតើឡើយមិនទៅអីតោះក្មួយមានការអីហ៎អត់តូមីងផ្ទះនេះផ្ទះរបស់ជាតាមែនមីង អឺមីងជាម៉ាក់របស់ចេតាក្មួយមករកចេតាមានការអីដែរកែងមីងវះកាត់នៅមន្ទីរពេទ្យឯងតែបើតាមខ្ញុំដឹងណាអ្នកដែលគេទៅនឹងវះកាត់ហើយត្រូវសម្រាប់នៅមន្ទីរពេទ្យរាប់ខែឯណោះមីងមីងមិនបានឈឺអីទេមីងជាធម្មតាតើហើយក្មួយឯងទាំងពីរនាក់បានពាកនឹងពីណាមកអញ្ចឹងបានន័យថាជាតាកុហកពួកខ្ញុំទាំងពីរនាក់ហើយហើយដល់ថ្នាក់យកឪពុកម្ដាយយកមកកុហកផងឯង មីងតាមពិតទៅជាតាគេមកខ្ចីលុយខ្ញុំប្រាប់ថាមីងឈឺគឺពួកខ្ញុំទាំងពីរនេះឲ្យលុយខ្ចីព្រោះគិតថាអ្នកណាអ្នកណាក៏តែងតែមានបញ្ហាដែរតែដល់ពេលខ្ញុំទៅទាលុយខ្ញុំវិញណាក៏ហក់ខ្ញុំម្ដងថ្ងៃនេះម្ដងថ្ងៃនោះ ឡើងខ្ញុំនឹងប្តីខ្ញុំស្ទើរតែឈូតវែងទៅតាមហើយមីងស្អីគេជាតាតែខ្ចីលុយហើយប្រាប់ថាមីងឈឺអញ្ចឹងហ៎បាទមីង ហើយពេលនេះជាតានៅណាពួកខ្ញុំមកទាលួយខ្ញុំវិញខ្ញុំលេបជាពេលឲ្យទៀតហើយព្រោះមនុស្សស្រីអីក៏ហប់បានសំបីអារឿងម្ដាយខ្លួនឯងនេះម៉ាក់នឹងគេមកទាំងព្រឹកចឹងបងលែបងសាក់ស្មានតែឯងភ្លេចឈ្មោះម្ចាស់បំណបាត់ហើយតាពូកែក៏ហក់ម្លឹងម្លឹងក៏នឹងចាំឈ្មោះខ្ញុំបានដែរជាតា ថ្ងៃហ្នឹងត្រូវតែសងលុយខ្ញុំ តាមកិច្ចសន្យាដែលបាននិយាយគ្នាព្រោះអីយតាឯងកុហកពួកខ្ញុំច្រើនហើយខ្ញុំអត់ទាន់មានលុយផងបងបងទំពី ទុកពេលខ្ញុំសិនណាចុះហេតុអីឯងចាំបាច់កុហកថាម្ដាយឯងឈឺទាំងតែគាត់មិនបានកើតអីផងហ្នឹងខ្ញុំសុំទោសបងដែលកុហកបងទាំងពីរមកពីមកពីម៉ាក់ខ្ញុំនឹងគាត់ តើជាពាក់លុយគេច្រើនពេកបានខ្ញុំត្រូវកុហកយកលុយមកសងគេជំនួសគាត់ហ្នឹងណាស្អីគេជាតាម៉ែជាពាក់លុយគេឲ្យឯងពិបាកពីអង្កលហ៎ម៉ាម៉ែកុំនិយាយចឹងមើលខ្ញុំកំពុងតែជាប់ឈ្មោះកុហកគេផងដល់ម៉ាក់និយាយថាអត់បានជាពាក់គេចឹងទៀតគេមិនកាន់តែមើងងាយខ្ញុំទៀតណាខ្ញុំអ្នករ៉ាប់រងជំនួសម៉ាក់ទាំងអស់ម៉ាក់ស្ដាប់តាមតែខ្ញុំទៅបានហើយ បងទាំងពីរទុកពេលខ្ញុំសិនណាណាចាំពេលខ្ញុំលក់ដីបានខ្ញុំសងបងទាំងការទាំងដើមហ្មងខ្ញុំមិនទីមទាការប្រាក់ស្អីទេសងតែដើមឲ្យខ្ញុំវិញមកតែសងខ្ញុំនៅពេលនេះពេលនោះខ្ញុំមានលុយណាបងបើមិនសល់មិញតបតយកលុយទៅបងការប្រាក់គេជំនួសម៉ាក់ហ្នឹង100ជ្រៀកជាមុនខ្ញុំអត់មានឲ្យបងផងខ្ញុំលែងជឿលើឯងទៀតហើយជីតា បានឥឡូវខ្ញុំຕົកពេលឲ្យមួយអាទិត្យទៀតឯងត្រូវតែរលុយយកមកសងខ្ញុំហើយខ្ញុំពជាពេលឲ្យនេះក៏ព្រោះតែខ្ញុំអាណិតដល់មីងតែបើមួយអាទិត្យទៀតឯងនៅតែមិនមានលុយយកមកសងខ្ញុំខ្ញុំនឹងហៅប៉ូលីសមកដល់មុខផ្ទះឯងហ្នឹងព្រោះតែខ្ញុំមកមានកិច្ចសន្យាអាចងជើងឯងបានណាចេតាថ្ងៃក្រោយគូណាតារៀននិយាយសម្ដីឲ្យទៀងត្រង់ខ្លះផង តាបងយើងទៅវិញចឹងមីខ្ញុំលាសិនណាចាក្មួយមកធ្វើអីអូមីឯងសងគុណម៉ែរបៀបហ្នឹងហ៎ចេតាអស់ពីកុហកគេថាម៉ែជឿចិត្តស្លាប់មកប្រាប់គេថាម៉ែនេះជាពាក់លុយគេធ្វើឲ្យឯងពិបាកទៀតនេះឯងចាប់ចរិតតរអ្នកណាគេហ៎ អាចរិតកុហកហ្នឹងឯងកាត់ទៅរកអ្នកណាគេចេះធ្វើទៅរួចដើរខ្ចីលុយគេយកមកតិចឡានជិះហឺហាដោយខ្លួនឯងនឹងសេដ្ឋីដល់តែពេលគេទាលុយដល់ផ្ទះហើយនឹងឲ្យសស្លែតនេះឯងចេះខ្មាស់គេដែរអត់ណាបើប្រៀបធៀបជាមួយខ្ញុំខ្ចីលុយគេហាក់ឲ្យខ្ញុំជិះម៉ូតូធាក់ធាក់ហាក្តៅដដែលខ្ញុំសុកចិត្តមកក្រាស់ខ្ចីលុយគេទិញឡានជិះក្នុងសិនជាក់វិញល្អជាង ម៉ែកោតណាស់ឯងចេះធ្វើអញ្ចឹងទៅរួចអូយម៉ែឯងគុំលោទៀតបានអត់ម៉ែឯងចង់ឲ្យអ្នកចិត្តខាងគេលឺមែននោះគេមើលពេញនឹងអស់ហើយនោះអូយ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 ស៊ីមឡាក់ហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ បីយកទៅជាបានមកហើយបើនិយាយរឿងប្រាក់ខែក៏មិនអាចមើលថែគាត់បានដែរហើយមានបាក់ធ្លាប់ជឿហើយគាត់ទៅយល់អារម្មណ៍ហ្នឹងហើយចិត្តតាណាសងលុយគ្នានៅចិត្តតាណានិយាយស្អីយើងជិះពាក់លុយឯងតាំងពីកានហើយយើងទៅខ្ចីលុយឯងតាំងពីកានណែឆាប់ចេញពីមុខផ្ទះយើងភ្លាមអ្ហ៎មិនបាច់មកយំសោកទេផ្ទះយើងគ្មានអាណាងាប់ទេ អត់បានបាននេះនេះស្អីទៀតនេះយើងអត់ទៅណាទាំងអស់ឡើងចៃលុយគ្នាច្បាស់ហើយលើមិនបានតែនិយាយថាមិននឹងខ្ចីហឹមអញថាយើងខ្ចីលុយឯងចុះណាកិច្ចសន្យាតុងធាផោះតាំងស្អីយកចេញមកហើយគ្រាន់បានតែសម្ដីទេបើបានតែសម្ដីអញ្ចឹងណាគ្មានពីណាគេជឿឯងទេឡើងហើយខ្ចីយើង2000ដុល្លារច្បាស់ជាតើដោយសារតែយើងយល់ថាឯងជាមិត្តភក្តិរបស់យើង បញ្ញាអត់គិតតែរឿងកិច្ចសន្យាអីអស់ហ្នឹងមិនហើយចង់សងគុណយន្តសារឿងហ្នឹងមែនរឿងលុយវាគ្មានមាត់គ្មានស្ត្រូវអីទេហើយចេញពីមុខផ្ទះយើងភ្លាមហើយកុំមកអុកឡុកទៀតបើមិនចង់ទេយើងក៏ដឹងឲ្យដៃកុំមកចិត្តតាទៅមកមិនស្រួលចិត្តតាជាសំបងតែមកគេត្រូវការលុយមែនណា ទេនេតនេតជួយគ្នាផងណានេតហេហើយអាកាត់អីនឹងចេតាមានបាតុភិបទៅជាអញ្ចឹងយើងអស់ពីខ្លួនហើយនេតជួយយើងផងណាយើងអត់ដឹងថាត្រូវទៅពឹងពាក់ណាគេទៀតទេនេនជួយយើងផងណាថៃឡើងសិនមកហើយចាំនិយាយគ្នាតាមសំណួរទៅអត់ទេឯងប្រាប់សិនមកថាឯងជួយយើងបើឯងជួយយើងឥឡូវយើងអត់ភ្លេចគុណឯងមួយជីវិតណាណានេនណាហើយកោកឡើងសិនមកយើងឃើញមិត្តភក្តិមានទុកហើយយើងត្រូវជួយឯងសន្យាឯងណាថាឯងជួយយើងណាសន្យាឯងណា ជាមួយប្រចាំសំខាន់ណាស្អាតទៀតណាកូនជាងបង មួយណាក៏គេសរសើរខ្លួនឯងដែរបងអើយខ្ញុំពេលមានលុយចាប់តលីអញ្ចឹងលុយ10 20រៀលគ្រាន់តែធីបនឹងមានអីអស់ចាតិចហ្នឹងសំខាន់ឲ្យតែខ្ញុំពេញចិត្តតែល្បែងជួយថតរូបខ្ញុំមួយមកខ្ញុំចង់ផុសបន្តិចបងជួយថតអើថតក្នុងកញ្ចក់អើបងថតក្នុងកញ្ចក់អញ្ចឹងមកចាថតស្អាតតិចមកណានេះអនឡាញមើលមើលស្អាតអត់ប៉ុណ្ណឹង ស្អាតហើយផុសសិនសម្រាប់មកមុនលុយថ្ងៃនេះជះលុយធ្វើខ្លួនឲ្យស្អាតហ្មងកន្លែងណាមាននេះបងដូចចង់អាលីឯងជួយមូលតិចមកព្រោះខ្ញុំទុកដល់ល្ងាចហ្មងណាខ្ញុំត្រូវទៅកម្មតិច នេះទៅថាឯងត្រូវសងលុយយើងទៅពេលឯងគិតថាយើងល្ងងឲ្យឯងយកกระดาษនឹងបានហ៎ហាតើទៅជួបឯងម្នាក់ទេសុកចិត្តលាក់ឡាបឲ្យខ្ចីលុយគេយកកระดาษចាយហឺហាធ្លាប់ឃើញគេផ្សេងក៏គេខ្ចីលុយគេដែរតែយកទៅគេខំប្រឹងរកស៊ីណាមិនដូចជានឹងឯងទេមនុស្សស្រីដូចជានឹងឯងគឺអស់និយាយហើយពិតជាកំពូលមនុស្សស្រីថោកទៀតមែនមិនសំណោះអីទេសណោះតែពេលមកខ្ចីលុយឯង លំទួអង្វរដើរធ្វើជាទួកំសត់ឲ្យទុនល្អដោយដង្កើបាក់ខ្នងដល់ពេលយើងមកយកលុយយើងវិញម្ដងណារត់តិចដោយបលីដេញតាមចាប់ចោលអញ្ចឹងយើងសួរឯងតាមសងតាចាស់នឹងឯងគ្មានភាព គេផ្សេងគេស្រួលយ៉ាងម៉េចតែជាមួយយើងហាងខ្សែលើបើហ៊ានតែខ្សែលើគឺជួបរឿងខ្មាស់គេនៅកន្លែងហាងបែបហ្នឹងយ៉ាងម៉េចអញអស់ពីអីតហើយហ៎យើងទុកពេលឲ្យឯងមួយសប្តាហ៍ទៀតតែបើសិនជាមួយសប្តាហ៍ទៀតឯងគ្មានលុយយកមកសងយើងទេណាយើងនឹងតែហៅប៉ូលីសមកអស់កឯងហើយយើងនិយាយគឺយើងធ្វើហើយ មើលថ្លៃធ្វើសក់បងសិនដឹងហើយខ្ញុំដែរបោចាយពីកាអ្នកលុយឃើញគេធ្វើខ្លួនហៃសូស្មានតែគេមានលុយមែនតែនតាមពិតខ្ចីលុយគេមកហឺហាសោះមើលអីធ្វើតចិត្តតាចិត្តតាចិត្តតាសិនស្អីណាចិត្តណាអេខ្ញុំសុំមកឲ្យវាធ្វើអីក៏បានដែរ តែជួយសងលុយគ្នាមកណាម៉ែអត់ណាត់គ្នាទេហើយក៏គាត់ណាត់ណាក់គ្នាដែរចាញ់ទៅគឺកំពុងតែដេកជើងនៅប៉ែហើយយើងត្រូវការលុយជាបន្ទាន់ឈួនទេសោកសោកមិនសមលុយយើងហ្នឹងឆាប់ចាញ់ទៅវិញភ្លាមហើយយើងកំពុងមួម៉ៅចិត្តតាខ្ញុំសុំបងចាញ់ខ្ញុំសុំបងខ្ញុំអត់ត្រូវការលុយដើមអីទេ ហើយគ្រាន់តែសងលុយដើមមួយខ្ញុំបានហើយហើយចាប់ទុកថាហើយធ្វើបុណ្យជាមួយនឹងម្ចាស់លុយហ្នឹងណានេះហើយខ្ចីលុយយើងសោះតែយើងមកបងអញធ្វើដូចយើងអ្នកខ្ចីលុយឯងអញ្ចឹងណែឈួតចាញ់ណាក៏មិននិយាយថាយើងច្បាស់លុយឯងយើងប្រាប់ប្រហែលដងអីថាយើងមិនដែលខ្ចីលុយឯងទេឆាប់ចាញ់ទៅវិញភ្លាមទៅមនុស្សស្អីមកក្រាស់ម៉េះម្ចាស់ផ្ទះគេដេញឯងនៅយំសៅបោកខ្លួនដល់ណាទៀតស្លាប់មែន ឯងនេះតែខ្ចីលុយគេសោះនៅពេលនេះគេមកទាហេតុអីក៏ឯងមិននិយាយជាមួយគេឲ្យស្រួលទៅអាចេតាម៉ែឯងទៅជឿវាដែរខ្ញុំដែរខ្ចីលុយវាពីអង្ការនេះម៉ែចិញ្ចឹមឯងតាំងពីតូចចរិតឯងយ៉ាងម៉េចស្មានតែម៉ែមិនដឹងហ៎មកក្មួយ ពីរនេះជាពាក់លុយក្មួយប្រហែលទេប៉ុន្តែមាសនេះណាក្មួយយកទៅលក់យកលុយទៅ ចាប់ទុកថាមីងនេះសងជំនួសខ្លួនវិញទៅចុះព្រោះអីមីងមិនចង់ឲ្យវាលក់មុខទេ តែប៉ុណ្ណឹងមីងខ្មាស់គេស្ទើរតែស្លាប់ទៅហើយណាក្មួយ ក្មួយយកទៅចុះអរគុណមីងម៉ាក់ខ្ញុំខ្ចីវាតែ2000ដុល្លារណាតែមាសមកឲ្យវា បើយកទៅលក់បានថ្លៃជាងហ្នឹងផងឲ្យម្នាក់នេះណាណែមាសនេះត្រឹមតែពីតម្លឹងទេ តែបើប្រៀបធៀបជាមួយនឹងកិត្តិយសដែលឯងបំផ្លាញនោះ គឺវានៅតិចតួចណាស់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 ក្មួយយកទៅចោះសល់ប្រមាណណា ចាត់ទុកជាការប៉ាក់របស់មីងទៅចោះណាក្មួយចាមីងបើលក់សល់បានច្រើនខ្ញុំមកយកមកឲ្យមីងវិញហើយព្រោះខ្ញុំយកតលុយដែរចិត្តតាវាចពាក់ខ្ញុំបានហើយឲ្យតែដូចមាត់ផងប្រយ័ត្នលក់បានប៉ុណ្ណេះថាប៉ុណ្ណោះទៅចរិតរបស់គេ គឺមិនដូចឯងទេឯងមិនបាច់ខ្វល់ពីមាសរបស់យើងទេយើងខំរកលុយដើម្បីទិញមាសនេះ ឡើងចង់លៀនក្របភ្នែកទៅហើយឥឡូវនេះយើងយកមាសហ្នឹងយកមកសងជ្រោះឯងដដែលខ្ញុំឆ្ងល់ម៉ែអាខ្ញុំសុំខ្ចីយូរហើយតែមិនអត់ឲ្យទេដល់ឥឡូវយកទៅឲ្យគេបាត់ឲ្យតែឯងហ៎ឲ្យឯងយកទៅបំផ្លាញចោលអញ្ចឹងហ៎ប្រកែណាស់អារឿងចាយលុយបំផ្លាញនេះតាំងពីឯងចេញធ្វើការយើងក៏មិនបានរំពឹងលុយឯងដែរចំណែកតែលុយដែលឯងខ្ចីគេនេះ ក៏យើងក៏មិនដែរបានចាយដែរតែយើងខ្លាចកូនវាថោកខ្លាចគេយកទៅនិយាយដើមបានជាយើងនេះយកមាសយកទៅឲ្យគេម៉ាក់អាស្អីបន្តិចក៏ថាខ្ញុំដែរបើម៉ាក់មានលុយខ្ញុំចាយមែនណាខ្ញុំមិនថោកដៅខ្ចីគេអញ្ចឹងទេ ពីណាគេមកទាំងយប់ទៀតអីហ៎បងលាក់បងសាក់មិត្តបាននាំប៉ូលីសមកផ្ទះខ្ញុំចឹងនាំមកចាប់ឯងហ្នឹងព្រោះឯងមិនព្រមសងលុយយើងយើងនឹងធ្វើទៅតាមផ្លូវច្បាប់តាំងពីឯងចាប់លុយយើងរហូតមកដល់ពេលហ្នឹងវាប្រហែលខែហើយហ៎ឯងមិនព្រមអើពើរឿងលុយយើងទេ បើសិនជាឯងមិនព្រមអើពើទេណាជើងទុកឲ្យប៉ូលីសនឹងច្បាប់ជាអ្នកអើពើវិញកាលដែលឯងមកខ្ចីលុយយើងមិនក៏ស្រួលម៉េះដល់ពេលយកលុយទៅសងយើងវិញឲ្យដូចអស់ស្អីចាស់ចង់ចឹងបងឯងមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងសិតតែគ្នាឯងតើនិយាយគ្នាតាមសម្រួលក៏បានដែរបងតាមសម្រួលមកទៀតអាចេតាខ្ញុំហ៎មិនមែនបោះពុំលុយបានទេណាខ្ញុំក៏ត្រូវការយកលុយទៅប្រព័ន្ធដែរត្រូវហើយខ្ញុំរកស៊ីជាមួយគេផ្សេងស្រួលណាស់ តែទៀងត្រង់ជាមួយខ្ញុំខ្ញុំក៏ទៀងត្រង់ក៏ស្រួលជាមួយគេដែរតែចំពោះឯកម្នាក់ណាគឺខ្ញុំអស់ស្រួលហើយមានតែប្រាធွာក្តៅទេបងខ្ញុំសុំបងបងទុកពេលខ្ញុំមួយខែទៀតទៅណាលុយ5000ដុល្លារបងមកទៀតភ្លាមភ្លាមអញ្ចឹងខ្ញុំមានណាឲ្យឯងក៏ដឹងដែរថា5000ដុល្លារវាច្រើនចុះពីដំបងហេតុអីឯងមិនព្រមបងរំលោភឲ្យយើងតិចតិចមកយើងឈប់ទុកពេលឯងទៀតហើយព្រោះពេលដែលយើងទុកពេលឯងឯងកិច្ចរហូតលោកប៉ូលីស ឆាប់ធ្វើតាមផ្លូវច្បាប់ទៅខ្ញុំភ្នឿយនឹងតាមទាលុយសៃម្នាក់នេះណាអត់ទេបងខ្ញុំសុំបងបងឯងទៅពេកខ្ញុំសិនណាបងខ្ញុំសុំបងបងខ្ញុំសន្យាថាសងបងឯងឲ្យអស់ហ្មងម៉ាមានរឿងអីហ៎បាត់ជាមានប៉ូលីសមកពេញមុខផ្ទះអញ្ចឹងឲ្យខ្ញុំសុំទោសមីងមកពីកូនមីងវាធ្វើជ្រើសហួសហេតុជាមួយខ្ញុំពេកទៅខ្ញុំសម្រេចចិត្តធ្វើបែបនេះសង្ឃឹមថាមីងនឹងយល់ពីខ្ញុំ ម៉ាក់ម៉ាក់ឯងមានមាសមានលុយអីម៉ាក់យកមកសងគេអស់មកណាម៉ាក់ម៉ាក់ជួយកូនផងណាម៉ាក់ណាគ្មានអីទេយើងនេះអស់ពីខ្លួនអាលីងហើយឯងឃើញហើយដែលយើងមានមាសនេះយើងបានដោះយកទៅសងបំណុលគេអស់ហើយឥឡូវនេះយើងរស់តាមកម្មមានប្រមាណចាយប៉ុណ្ណឹងបើម៉ែអត់មានលុយសងគេខ្ញុំមិនយ៉ាប់ទេម៉ែនឹងក៏ចឹងដែរមាសមានណាអត់ព្រមទឹកសងអ្នកបបាក់សិនទេ យកទៅសងអ្នកស្រួលឥឡូវម៉ែឯងឃើញគេបញ្ចន់កខ្ញុំដល់ផ្ទះអត់យ៉ាមើលស្ដាប់សំដីនិយាយចាស់សិតតែមកជន់កពេញផ្ទះមានដឹងខ្លួនឯងអត់ថាសងលុយគេវាពិបាកប៉ុណ្ណាចាំទុកក្នុងខួរក្បាលឯងផងណាការដែលគេឲ្យលុយឲ្យឯងខ្ចីហ្នឹងក៏ព្រោះតែអីក៏ព្រោះតែគេយកពីអាណិតយកមកដាក់មុខទៅគេឲ្យលុយខ្ចីអញ្ចឹងហើយគូណាស់តែអាណិតដល់គេដែលជាម្ចាស់លុយផងម៉ាក់ម៉ែឯងទៅខ្ចីលុយគេយកមកសងគាត់សិនណាម៉ាក់ណាណាម៉ាក់ណាម៉ាក់ខ្ចីគេឯង ហើយយើងបានអីសងគេនេះម៉ាក់ចរានេះហើយទៅរស់ស៊ីស្អីអាកូនចុះញ៉ាំមកម៉ែចាំទុកឲ្យខ្ញុំជាប់គុកមែនឯងនៅមានឡានដែរលក់ឡានទៅកូនអត់ទេដាច់ខាតខ្ញុំអត់លក់ឡានទេបើលក់ទៅមិនរត់ទៅពិបាកអាព្រោះថ្ងៃបានឡានហ្នឹងឯងជីដើរអួតគេបើខ្ញុំលក់ទៅ មិនវេទនាអា មីងមីងអាយធ្វើស្អីហ្នឹងឆាប់ងើបឡើងសិនមកមីងអើខ្ញុំសុំទោសធ្វើម៉េចកូនខ្ញុំវាអញ្ចឹងទៅហើយមីងសុំយកកិត្តិយសរបស់មីងមកធានាថាមីងនឹងខំប្រឹងរកលុយមិនសងក្មួយឲ្យបានមីងនិយាយជាការពិតមិនភូតកុហកទេមីងនិយាយមែនគឺធ្វើមែនណាក្មួយ ធ្វើជាកូនបើមិនបានជួយអីម្ដាយក៏មិនគួរយកកិត្តិយសម្ដាយយកមកលក់នៅកណ្ដាលមុខគេអញ្ចឹងដែរនេះគាត់ដល់ថ្នាក់លិតជង្គង់អង្វរសំពះខ្ញុំទៅហើយណាគួរណាស់តែឈប់ទៅ អារឿងហឺហាមិនប្រមាណខ្លួនហ្នឹងណាមីងខ្ញុំមិនអត់មីងហើយខ្ញុំຕົកពេលឲ្យមីងមួយអាទិត្យតែត្រូវតែរលលុយមួយសងខ្ញុំឲ្យគ្រប់ ក្រោកឡើងមកមីងរឿងហ្នឹងវាមិនពាក់ព័ន្ធជាមួយនឹងមីងទេ កូនមីងទេដែលជាអ្នកបង្កឡើងរឿងនេះជារឿងរបស់កូនមីងមែនប៉ុន្តែមីងមិនអាចនៅស្ងៀមបានទេត្រូវតែខំប្រឹងរកលុយមកសងក្មួយឲ្យបាន បានខ្ញុំទុកពេលឲ្យមួយអាទិត្យទៀតជាតា តែបើសិនជាឯងនៅតែមិនអើពើឈឺក្បាលជាមួយនឹងលុយខ្ញុំទេគួរយល់ហើយថានឹងមានរឿងអីខ្ញុំសុំទោសបងបលីដែលរំខានមិនអីទេសម្រួលគ្នាសិនទៅបាទចឹងមីងលោកជំរាបលាសិនណាមីងហើយចំណាយជាតាក៏យល់ដូចគ្នាតូនតោះលោកបលីយើងទៅវិញបងបង ចៃលុយជេមកសងជំនួសឯងបើខ្ចីមិនបានមកនឹងយកផ្លាំងផ្ទះនេះដាក់ប្រចាំធ្វើយ៉ាងម៉េចក៏បានដែរតែកុំឲ្យឯងជាប់គុកមើលម៉ែខ្ញុំសុំទោសម៉ាខ្ញុំកូនណាធ្វើឲ្យម៉ាក់មានបញ្ហាដែរខ្ញុំសុំទោស កុំបារម្ភអីទោះបីម៉ែនេះខឹងឯងប៉ុណ្ណាក៏ដោយក៏ម៉ែមិនឲ្យឯងជាប់គុកដែរម៉ែនឹងតែខ្ចីលុយគេដើម្បីយកមកសងជំនួសឯងអញ្ចឹងណាឯងនៅចាំផ្ទះហ្នឹងហើយម៉ែតែខ្ចីលុយគេមើលមិនទៅទេចាំកូនលួតឡានយកលុយមកសងគេទាំងអស់ណាម៉ែកូនលែងខ្មាស់គេទៀតហើយ តែកូនក្មាស់គេក្មាស់គេដែលធ្វើឲ្យម៉ាក់ពិបាកកូនអ្នកជាពាក់ចាំកូនអ្នកសងគេទាំងអស់ណាម៉ាហើយកូនសន្យាថាចាប់ពីថ្ងៃហ្នឹងតើកូនឡើងធ្វើខ្លួនអ្នកមានហួសមានទៀតអីពួកចុងខ້ອຍមានតែម៉ាក់ហើយនឹងកូនណែដែលពិបាកអូកូនស្ដាយខ້ອຍម៉ា មើលកុំសំតោអីទេកូនយើងលក់ឡានទៅអត់ឡានជិះក៏មិនអីដែរប៉ុន្តែយើងសប្បាយចិត្តព្រោះมันមានការនន្ទាពីគេ ហើយគេមកទាបំណុលព្រឹកល្ងាចនេះណាកូន ចាំមើលគុំជប់ទៅអញ្ចឹងទៀតហើយមើលគុំសន្យាចង់តែយ៉ាងមិននឹងម៉ាក់ណាមើលពេលនេះទៅខ្ញុំដឹងថាការដែលខ្ចីលុយអ្នកដតីដើម្បីធ្វើឲ្យខ្លួនឯងមើលទៅហឺហា វាអត់បានជួយឲ្យខ្ញុំមានក្តីសុខទេតែបែរជារងទុកនឹងបំណុលទាំងអស់នឹងវិញហើយអ្នកដែលគេឲ្យខ្ញុំខ្ចីក៏ក្តៅក្រហាយទៅជាមួយព្រោះតែភាពគ្មានទំនួលខុសត្រូវរបស់ខ្ញុំចំណែកគ្រួសារក៏ត្រូវរងភាពអាម៉ាស់ដោយសារតែការចង់លយឆាយមិនមើលមានរបស់ខ្ញុំដូចគ្នាសំទោសគ្រប់គ្នា ដែលត្រូវឲ្យមករងទុកព្រោះតែខ្ញុំ